ថ្មីទៀតហើយ ប្រពន្ធទាញរនូតក្រែវ័យសំពងប្តីរហូតដល់ស្លាប់ស្ថិតនៅខេត្តតាកែវវេលាម៉ោង7យប់ថ្ងៃទី8កុម្ភៈ2023នៅភូមិលាក់រទេសឃុំខ្វៅស្រុកសំរោងខេត្តតាកែវគ្រាន់តែ ជារឿងឈ្លោះប្រកែកគ្នាប្រពន្ធបានយកឈើជ្រុងជារនូតក្រែចាស់ដែលមានដៃគោលមកវាយប្តីជាច្រើនដំបងស្លាប់ភ្លាមភ្លាមនៅនឹងកន្លែងក្រោយកើតហេតុសមត្ថកិច្ច ប៉ុស្តិ៍ឃុំខ្វាវបានចុះធ្វើការអន្តរាគមន៍ឲ្យឃាត់ខ្លួនស្ត្រីជាប្រពន្ធបញ្ជូនទៅអធិការដ្ឋានស្រុកសំរោងដើម្បីសួរនាំនិងដាក់ទោសទៅតាមផ្លូវច្បាប់ ចំណែកឯសពទុកឲ្យកូនក្មួយយកទៅធ្វើបុណ្យចាខាងតកែវទៀតហើយបងប្អូន គឺតកែវឈ្មោះឈ្មោះលេខ1ហើយពេលនេះមានរឿងថ្មីថ្មីកើតឡើងជាច្រើនករណីផងដែរជាក់ស្ដែងដូចជាករណីនេះជាដើមប្រពន្ធឆ្លោះគ្នាជាមួយប្តីក៏បាន ទាញរនូតក្រែដែលមានជាប់ដែកគោដំជាប់ស្រាច់នៅក្នុងនោះក៏បានវាយប្តីជាច្រើនដំបងរហូតតតែស្លាប់ភ្លាមភ្លាមតែម្ដងបងប្អូនហើយពេលនេះគាត់ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍ហើយហើយក៏ធ្វើការសាកសួរដើម្បីបញ្ជូនទៅតុលាការផងដែរកាត់ទោសទៅតាមច្បាប់ចំណែកឯសពជាស្វាមីក៏ទុកឲ្យកូនក្មួយជាអ្នកធ្វើបន់